អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយជួបជាមួយខ្ញុំ Razer Gaming ទាំងអស់គ្នាអូខេហើយខ្ញុំដូរ hero ហើយខ្ញុំលេងប៉ KS ហើយពេលបច្ចុប្បន្ននេះតើបានលេវ៉ែល55ទេអ្នកទាំងអស់គ្នាយប់មិញហ្នឹងព្យាយាមអូសលេវ៉ែលមួយឆ្អែតហ្នឹងហើយព្យាយាមអូសលេវ៉ែលបានដូចខ្ទង់30%ដែរហ្នឹងហើយ3 Monster Party គ្នា8នាក់អញ្ចឹងទៅអូខេតោះឥឡូវកុំឲ្យបែកឆ្ងាយយើងនិយាយតាក់ទងទៅនឹងបញ្ហាមួយចំនួនក្នុងហ្គេមហ្នឹងហើយអូខេខ្ញុំជឿថាមួយរយៈធំនេះអ្នកទាំងអស់គ្នាប្រហែលជាអាចមានបញ្ហាទៅនឹងការដាក់ checkpoint ខ្ញុំឃើញឆាតចូលមកក្នុង page ខ្ញុំច្រើន ប៉ុន្តែខ្ញុំចង់បញ្ជាក់តិចណាខ្ញុំយ៉ាមកទៅគឺតែជាអ្នកនាំសារទេនៅពេលអ្នកទាំងអស់គ្នាសួរខ្ញុំខ្ញុំសួរតដែរទេហ្នឹងហើយហើយបើចង់ស្រួលចង់បានលឿនអាចឆាតចូល page GM បានផ្ទាល់ណាហ្នឹងហើយអូខេអឺតកតងតរឹងរឹងជា point pending ជា point pending មានន័យថាយើងដាក់ចូលហើយទទួលបានជោគជ័យហើយប៉ុន្តែវាឲ្យរងចាំមានន័យថា GM គាត់នឹងធ្វើប្រតិបត្តិការមួយនឹងឲ្យយើងនៅពេលក្រោយមានថាឲ្យចាំយូរប្រហែលទេ ហ្នឹងហើយប៉ុន្តែគាត់ថាយកអាម៉ាត់ទៅគឺអត់ដូច JX ទេ JX យើងដាក់ភ្លាមវាចូលភ្លាមប៉ុន្តែចំពោះ server JX2 នេះមានន័យថានៅពេលដែលយើងដាក់នៅពេលដែលយើងដាក់នៅពេលដែលយើងដាក់គឺ transaction រត់ចូលទៅក្នុងគណនីរបស់ GM GM គាត់យកអាលេខ reference ហ្នឹងដើម្បីមកឆែកមើលថាយើងពិតជា បានដាក់នៅក្នុង server គាត់មានអត់ហើយបានគាត់ដាក់ checkpoint ឲ្យហើយអ្នកទាំងអស់គ្នាចាំម៉ាត់ថាចេះគ្រាន់តែសមអីអនឡាញចង់1000 2000អ្នកបាត់ហើយនឹងហើយអ្នកដាក់ checkpoint ក៏មិនក្រោម50%ដែរមែនទេហ្នឹងហើយ ខ្ញុំជឿថាអ្នកលេង50%ត្រូវដាក់ជា point ហើយហើយមានអ្នកខ្លះក៏ដាក់តិចអ្នកខ្លះក៏ដាក់ច្រើនអញ្ចឹងទៅហើយ GM ក៏ត្រូវការផ្ទៀងផ្ទាត់មើលទាំងសិនម្ដងមួយម្ដងមួយកុំឲ្យខុសលុយគេអញ្ចឹងណាអញ្ចឹងបានធ្វើឲ្យការងារគាត់កាន់តែយូរហើយណាមួយត្រូវមើល server ទៀតហើយ server ពេលបច្ចុប្បន្នអ្នកនរដឹងហើយអ្នកនរ complain នេះគេអត់មាន reward 3ម៉ោងទេអូខេ GM restart បានតិច reward 3ម៉ោងចេញមកហើយមែនទេយើងអាចស៊ីដល់ពេលចេញបានឃើញទេគាត់ manage server គាត់ណាហ្នឹងហើយប៉ុន្តែសុំគ្នាយើងណាពេលដែលលេងខាន់តៃទីទៅ ហ្នឹងហើយកុំអីតិចអូខេឆាតជេឆាតជេអាឆាតជេហ្នឹងលក្ខណៈក្មេងលេងហ្គេមតើអ្នកនរខ្ញុំជឿថាហ្គេមប្រភេទនេះណាអត់មានក្មេង8 10ណាលេងហ្គេមទេភាគច្រើនមានអ្នកធំមនុស្សធំចង់និយាយភាគរយដែលមនុស្សធំលេងគឺច្រើនណាហើយអ្នកឆាតគោហ្នឹងចង់និយាយថាជួនកាលមកពី server គេផ្សេងឆាតគោគេទៅហ្នឹងហើយហើយក៏មានអ្នកខ្លះក៏រីកមិនថា server នៅល្អអ្នកខ្លះក៏រីកមិនថា server នៅមិនល្អគេអត់ហាមទេហ្នឹងហើយយើងចង់រីកមិនមិនក៏បានដែរប៉ុន្តែលេងបែបលក្ខណៈមនុស្សធំទៅមិនឆាតជេទេហ្នឹងហើយរីកមិនទៅ ហើយមិនសមទេខ្ញុំឃើញដែរនៅឆាតជេខ្ញុំថាមកវិញខ្ញុំនាំអីណាវីដេអូខ្ញុំខ្ញុំមិនដែលបខំអ្នកទាំងអស់គ្នាមកអង្គុយលេងហ្គេមមួយហ្នឹងទេណាខ្ញុំមិនដែលបខំទេបើអ្នកទាំងអស់គ្នាពេញចិត្តក៏លេងទៅអ្នកទាំងអស់គ្នាមិនពេញចិត្តទេក៏មិនចាំបាច់លេងទេអេសត្វអាប៉ែកនេះខ្ជូតមែនទេបើលុយមែនទេសត្វខ្ញុំកូនមាត់អូខេអញ្ចឹងតកតងទៅនឹង JPoint pending មានប៉ុណ្្នឹងណាហើយមួយទៀតចំពោះការដាក់ JPoint អ្នកទាំងអស់គ្នា GM ក៏នឹងបើកការដាក់ JPoint ចាប់ពីម៉ោង8ពេលព្រឹកដល់ម៉ោង9យប់ ចឹងចន្លោះពេលហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការដាក់បានវាបានលឿនហ្នឹងហើយកុំហួសពីម៉ោងហ្នឹងជាងបន្តការមើល server គាត់ដែរតែ server គាត់មិនហើយ smooth អត់អីអត់ចឹងណាទុកពេលតែគាត់មើលកូដមើលអីគាត់ផងហ្នឹងហើយហើយចាប់ពីម៉ោងហ្នឹងទៅគាត់អត់ដាក់ទេចឹងយើងអាចលងមកពេលព្រឹកវិញហើយអញ្ចឹងម៉ោងអាចដាក់បានពីម៉ោង8ពេលព្រឹកដល់ម៉ោង6ពេលយប់ណាព្យាយាមដាក់ម៉ោងប៉ុណ្ណឹងនឹងយើងនឹងទទួលបានជា point រៀងលឿនជាងមុនណាអូខេហើយមួយទៀតចំពោះ standard មួយទៀតគឺដាក់ reject អានេះជាងហ្នឹងគឺយើងស៊ិនសតហើយផ្សាយទៅ page GM ទៅគាត់ជួយមើលទៅអាហ្នឹងហ្នឹងហើយអាហ្នឹងក៏មិនដឹងមូលហេតុដែរប៉ុន្តែអ្វីដែលខ្ញុំបានសួរតាមពិតវាដូចជាងហ្នឹងដោយសារអឺគណនីខាងនេះទេខាង ABA ហើយ GM គាត់ថាគាត់បានបានសាកសួរទៅ ABA រួចហើយហើយតែកសិនមួយហ្នឹងអាចធ្វើពេលយប់បានទេដោយសារមានអ្នកបាញ់លុយចូល account គាត់ច្រើនអញ្ចឹងណាដល់ពេលអញ្ចឹងវាធ្វើមានបញ្ហាមួយចំនួនទូចហើយនឹងឲ្យវាមិនប្រកាសថា100%គឺល្អឥតខ្ចោះទេ ដោយសារ server យើងតំបើកទេបើកមិនទាន់បានមួយខែពេញលេញតំបានមួយអាទិត្យពេញលេញទេចាំបញ្ហានៅតែមានណាអូខេអានេះតាក់ទងទៅនឹងរឿងជា point អញ្ចឹងចំពោះរឿងប៉ហុក GM គាត់នឹងធ្វើ event មួយទៀតយើងទៅវៃមេឬក៏វៃ monster ដើម្បីទទួលបាន item ឧទាហរណ៍ណាដូចយើងវៃនៅខ្លាដើម្បីទទួលបានកន្ទុយខ្លាយកបដូរប៉ហុកអញ្ចឹងទៅនឹងឲ្យមិនចាំបាច់ខ្វេះទេហើយអឺមួយរឿងទៀតតកតងទៅនឹង អឺ goal goal មុនក្រោយ GM ក៏គាត់បើកឲ្យយើង farm ទេប៉ុន្តែពេលបច្ចុប្បន្ននៅ close សិននឹងឲ្យយើងព្យាយាមស៊ីអា goal តិចតិចនឹងសិនទៅហើយអឺខ្វេះរេប៉ាខ្វេះអីគឺយើងខ្វេះបាន ធម្មតាណាហ្នឹងហើយហើយរេប៉ា online យើងអាចស៊ីបាននៅគ្រប់ក្រុងសិនគ្រប់ក្រុងតែម្ដងគឺនៅសៀងយ៉ាងណាសៀងយ៉ាងនេះសៀងយ៉ាងកន្លែងកណ្ដាលក្រុងនេះខ្ជូសិតក៏កណ្ដាលក្រុងដែរណាខ្ជូសិតណានេះ CD ក៏មានដែរ CD CD មានដែរទេហើយយ៉ាងដល់ម្ដុំដល់កណ្ដាលនេះឥឡូវខ្ញុំទៅមើលឲ្យមួយទៅកុំឲ្យថាស្គាល់ NPC មួយហ្នឹងអ្នកខ្លះណាតំលេអត់ស្គាល់ទេហើយខ្ញុំក៏សុំទោសដែរអ្នកខ្លះណាក៏ឆាតថាអូខេ Razer ជួយធ្វើរបៀប download តិចអារបៀប download នឹងអត់ពិបាកទេអ្នកទាំងអស់នេះអើយខ្ញុំនិយាយត្រង់អត់ពិបាកទេអញ្ចឹង debate online មើលនេះចុច line នេះសិនមកជើងចុចនេះមកហ្នឹងហើយចុចនេះមកគេបាននេះ debate online គេដោយសារខ្ញុំ online គ្រប់ចំនួនវាអញ្ចឹងណានេះយើងស៊ីអឺអ្នកខ្លះសួរហេតុអីក៏ស៊ីបានម្ដងម្ដងហ្នឹង GM ក៏តូតាលរួយអី តូតាល់ម៉ោងយើងរួចហើយហ្នឹងហើយអញ្ចឹងចាំពេលរក្សាក្រោយទៅមកស៊ីទៀតមកគាត់អត់ដាក់លេងប្រហែល2ម៉ោង3ម៉ោង4ម៉ោងអីទេហ្នឹងហើយគាត់តូតាល់ឲ្យយើងហ្មងអញ្ចឹងវាស្រួលជាងយើងស៊ីម្ដងកលាក់កលាក់ណាអូខ្ញុំចាំបានហេរ៉ូនេះខ្ញុំដេញវាយយប់មិញគេល្បែ60ហ្នឹងទៅ61ជុំមិញដេញវាយដែរតែតែវាយគេងាប់គេរត់ពេញហ្នឹងហើយអត់មានហ្គោមានអីហាត់ស្គីលទេអ្នកនរនេះបានប៉ុណ្្នឹងហើយហើយអឺ ចំពោះរឿងដែលយើងគ្នាយើងតែងតែអន់ចិត្តជាមួយនឹង GM នៅផ្នែកតាមមួយណាអាចរក្សាការអន់ចិត្តទុកសិនទៅហ្នឹងហើយហើយយើងអាចធ្វើការរីកមិនបានកុំឆាត់ជេព្រោះជេធ្វើអារម្មណ៍មនុស្សអត់ល្អឯងអូខេអញ្ចឹងបញ្ហាតាមពិតវីដេអូនេះខ្ញុំចង់និយាយរឿងជា point ទេហ្នឹងហើយអញ្ចឹងជា point pending ជា point strategic អាចធ្វើតាមអ្វីដែលខ្ញុំបានចៃបានណាជា point pending មុនក្រោយទេណាហើយអ្នកទាំងអស់នេះព្យាយាមដាក់វា2ម៉ោង 8ពេលព្រឹករហូតដល់ម៉ោង9យប់អញ្ចឹងម៉ាក់ចន្លោះហ្នឹងទៅប្រហែលអាចបានលឿនណាហើយទី2តើទៅនឹង JPoint Logic អញ្ចឹងនេះមកពីខាងក្រុមហ៊ុន ABA ទេអញ្ចឹងយើងអាចតាក់ទងទៅ GM ផ្ទាល់បានណាឆាប់ចូលក្នុង page ទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាករណីមានបញ្ហាអ្នកទាំងអស់គ្នាអាចធ្វើការរីខមមិនខាងក្រោមវីដេអូខ្ញុំបានណាដើម្បីខ្ញុំស្រង់ព័ត៌មានអ្នកទាំងអស់គ្នារីខមមិនហ្នឹងយើងចូលទៅ និយាយមួយ GM បន្ថែមទៀតហើយខ្ញុំប្រាប់មួយម៉ាត់ទៀតណាខ្ញុំមិនមែន GM ទេនិយាយនេះហើយខ្ញុំមិនមែន GM ទេរឿងមួយចំនួនខ្ញុំចេះខ្ញុំអាចឆ្លើយប្រាប់ទាំងអស់គ្នាបានដោយរឿងការដាក់ JPoint អី reject អី pending អីអានឹងខ្ញុំជួយអត់បានទេហ្នឹងហើយខ្ញុំជួយអត់បានទេហើយឆាតចូល page ច្រើនមែនទែនតែខ្ញុំក៏បញ្ជាក់ថាខ្ញុំជួយអត់បានទេដោយសារហ្នឹងវាជា system របស់ GM ទេខ្ញុំគ្រាន់តែថាអូខេ GM គាត់ចេញ event អីថ្មីអានឹងខ្ញុំមើលឃើញមុនគេទៅខ្ញុំដឹងទៅខ្ញុំធ្វើវីដេអូចេញឲ្យអ្នកនរគ្នាមើលដឹងមុនគេណាអូខេ GM គាត់ថាអូមានវិវត្ត3ម៉ោងអាចស៊ីបានអូខេខ្ញុំដឹងព័ត៌មានចឹងទៅអាចស៊ីបានប៉ុន្តែបើសួរថាខ្ញុំអាចចូលក្នុង system នឹងបានអត់ខ្ញុំចូលមិនបានទេនឹងហ្នឹងម៉ាត់បែបនេះអូខេអញ្ចឹងហើយចំពោះវីដេអូមានប៉ុណ្្នឹងណាហើយកុំភ្លេចធ្វើការរីកមិនក្នុងក្រោមវីដេអូណាហ្នឹងហើយខ្ញុំនឹងស្រង់ការរីកមិនអ្នកនរគ្នាដើម្បីយកទៅជែកមួយ GM បន្ថែមទៀតអញ្ចឹងកន្លែងណាគាត់អាចកែបានគាត់នឹងកែដើម្បី player ទាំងអស់គ្នា និយាយប្រមាថថា GM មិនទុក server នឹងចោលទេហើយក៏មិនទុកគ្នាយើងចោលដែរអូខេអរគុណបាយបាយ